លៃរូបថ្លៃត្រឹមជាកូនកសិករកសិករមកដេញស្មើនឹងពេញដែលឆ្នៃដែលឆ្នៃ សម្រាប់ខំតស៊ូដើម្បីតែប្រាក់រស់រាល់ថ្ងៃពិតសែនលំបាកចង់មិនចង់ក៏ត្រូវបន្តធ្វើមិនទៅព្រមជើងអ្នកក្រគេអ្នកមានមានខួរដល់កោ ស័យគ្មាននិស័យកុំប្រាថ្នាគេកុំសង្ស័យសង្ស័យអង្គុយកិនកុំស្រមៃកុំស្រមៃថ្លៃព្រៀងដូចដួងតារាសូមលោកមេត្តាព្រះករណាសម្បត្តិគុណនៃជួយជាស្នេហ៍ដល់ភក្តីហ៊ានបដូរជីវិតជូនកូនថ្លៃលើកដៃទាំងពីស្បសច្ចាសម្រាប់លោហិតដោយផ្ទាល់ដៃមកខែក្រោយខ្ញុំក្បោះសន្យាសូមឲ្យរំពេ មានថ្លៃនោះខ្លួនទឹកនេត្រាមានត្រូវសក់ដោយសារខ្ញុំគ្មានពាក្យថាឯកាឬឈឺផ្សាចូលក្នុងជីវិតមុំមានតែភាព ត្រឹមជាកូនកសិករកសិករមកដេញស្មើនឹងពេញដែលឆ្នៃដែលឆ្នៃខ្លួនតូចទៀតគ្មាននិស្ស័យ